ខ្ញុំបាននិយាយដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីជូបៃដិនថ្ងៃជប់លៀងនៅសេតតវិមាន កាលពីខែឧសភាឆ្នាំ2002ក្នុងពេលប្រជុំពិសេសអាស៊ានអាមេរិកពេលនោះមានអ្នកសម្បោតមូល ពីក្រសួងការបរទេស ដើម្បីឲ្យម្នាក់ម្នាក់ថ្លែងយោបល់ ហើយខ្ញុំជាមួយជុំវិរិនទៅអង្គុយទល់មុខគ្នាព្រោះជាសហប្រធាននៃអង្គប្រជុំនេះអញ្ចឹងអ្នកដតីគឺឡើងថ្លែង ម្នាក់ម្ដងម្នាក់ម្ដងអញ្ចឹងទៅបន្ទាប់ទៅ គឺអ្នកសម្បោរួលផ្ដល់វេទិកាខ្ញុំបានខ្ញុំលើកជាយោបល់ថាពិភពលោកអ្នកណាក៏អាចដឹកបាន ថាសហរដ្ឋអាមេរិក គឺជាក្បាលរត់ភ្លើងនៃកំណើនសេដ្ឋកិច្ចសកលអញ្ចឹងចំណុចនេះ ជាចំណុចដែលគេអាចយល់បានកំបនស្រន់ឲ្យអាមេរិកចុះខ្សោយបើបនស្រន់ឲ្យអាមេរិកចុះខ្សោយយើងឃើញវិបត្តិសេដ្ឋកិច្ចឆ្នាំ2008គឺចាប់ផ្ដើមពីការដួលរលំនៃធនាគារអាមេរិកហើយទៅ គឺវិបត្តិនៅអាមេរិកឈានទៅវិបត្តិនៅអឺរ៉ុប ប៉ុន្តែ នៅអាស៊ីទប់ទួលបានដោយសារតែកំណើនរបស់ចិននិងឥណ្ឌារួម គ្នាបានទប់ស្កាត់នៅវិបត្តិនេះកុំឲ្យរាលដាលដល់អាស៊ីដល់អាស៊ីរួមនឹងស្ថិរភាព សេដ្ឋកិច្ចរបស់ជប៉ុននិងកូរ៉េខាងត្បូងបាទខាងត្បូងអាស៊ីនៅតែ ជាតំបន់ដែលមានការរីកលូតលាស់យើងកម្រិតបានសង្កេតថាកម្រិតទំហំឥទ្ធិពលនៃវិបត្តិ ប៉ុន្តែយ៉ាងណាក៏ដោយពេលនោះវាក៏ជាអធិពលដល់យើងយើងក៏បិទរោងចក្រមិនតិចទេកាលពីនោះដែលយើងបានទៅធ្វើការបដិបដាលវិជាជីវៈឲ្យកម្មករកម្មការីរបស់យើងនៅពេលនោះនៅពេលនោះដោយសារតែប្រាក់ចំណូលប្រជា ជននៅអាមេរិកនិងនៅអឺរ៉ុបធ្លាក់ចុះដូច្នេះការបញ្ជាទិញគឺវាចុះខ្សោយហើយ វាចុះខ្សោយ តម្រូវការរបស់មនុស្សម្នាក់ត្រូវការឧទាហរណ៍ត្រូវការ4កាព្លេក្នុងមួយឆ្នាំគេកាត់បន្ថយនៅត្រឹមតែ2កាព្លេក្នុងមួយឆ្នាំដូច្នេះធ្វើឲ្យការបញ្ជាទិញពីប្រទេសយើង ឬប្រទេសដទៃមានការធ្លាក់ចុះធ្លាក់ចុះដូចគ្នាអញ្ចឹងសូមកុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយអីឲ្យសេដ្ឋកិច្ចអាមេរិកលូតលាស់អាហ្នឹងគឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជាក៏ទទួលផលពីការ រីករូតលាស់នៃសេដ្ឋកិច្ចរបស់អាមេរិក ឬក៏សេដ្ឋកិច្ចរបស់ប្រទេសដទៃអញ្ចឹងទេ ដំណាក់កាលនេះខ្ញុំនិយាយអំពីការប្រកួតប្រជែងអញ្ចឹងកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នាសុំប្រកួតប្រជែងដើម្បីជំរុញការលូតលាស់ទាំងអស់គ្នាមិនមែនគ្រាន់តែជា លំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែ រំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍